បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានវីដេអូមួយចែកជូនបងប្អូនទាំងអស់គ្នាលើបណ្ដាញ Facebook ដែលចូលចិត្តលេង Facebook ថ្ងៃនេះខ្ញុំបាទបានមកឃ្វាគោទៀតហើយជាបេសកកម្មបន្តទៀតហើយនេះគឺគោរបស់ខ្ញុំបាទហើយស្រុកខ្ញុំគេឃ្វាគោគេនៅតែលើចុងឈើបាទគេអត់នៅដីទេបាទគេអត់នៅដីទេបាទហើយព្រោះយើង ងាយស្រួលមើលវាគោរបស់ខ្ញុំហ្នឹងហើយវាស៊ីរប៉ាត់រប៉ាយដែរគោមិនសូវជាច្រើនបានទេបាទតែវាស៊ីឆ្ងាយឆ្ងាយគ្នា វាសែនៅចុងឈើកំពស់ប្រហែលជា20ម៉ែត្រវានៅឆ្ងាយគ្នាគោខ្ញុំហើយនេះខ្ញុំហើយខ្ញុំមានវីដេអូនេះខ្ញុំចង់ប្រាប់បងប្អូនអំពីរបៀបឃ្វាលគោបាទតើបងប្អូនមួយចំនួនចំនួនដែលគាត់ចិត្តទាត់ចំនួនដែលគាត់ចិត្តទាត់ចេះឃ្វាលគោទេ តែស្រុកខ្ញុំគេឃ្វាកូននៅតែព្រៃអញ្ចឹងណាសិលព្រៃអានេះស្រូវអានេះស្រូវស្រូវស្រុកខ្ញុំគេឃ្វាកូននៅព្រៃអត់មានឃ្វាលនៅស្រុកនៅតាមភូមិក្បែរក្បែរផ្ទះដូចនៅកំពង់ចាមព្រៃវែងស្វាយទៀងទេបាទតាមដែលខ្ញុំធ្លាប់ទៅឃើញឃើញគេតាមស្រុកតាមក្បែរក្បែរផ្ទះហើយនឹងខ្ញុំនឹងមានវីដេអូមួយប្រាប់បងប្អូនពីរបៀបឃ្វាកោតើហេតុអីខ្ញុំចូលចិត្តនៅចុងឈើ ទ្វារគោចុងឈើស្រួលពេលយើងត្រូវការជាងត្រូវការបំបែវាយើងអាចបាច់បងព្រោះយើងមានអាវុធក៏ដូចយើងមានអឺអាវុធសម្រាប់បល័យវា សម្រាប់បហាវាគម្រាមវា វា ខ្លាចវាបែរមកវិញមើលស៊ីស្រីគេបាទរបៀបគ្រាគោទី1យើងចាំបាច់ត្រូវមាន អាវុធនេះអាវុធបាទហៅថាអាវុធ No no no no អានេះគេមិនមែនហៅថាចម្ពីមទេ បាទស្រុកខ្ញុំបើតាមពិតទៅឈ្មោះ ពេញ របស់វា គឺនុយក្លេចម្ពីមបាទអត់មាននុយក្លេនុយក្លេនុយក្លេអែទេគឺនុយក្លេចម្ពីមបាទនេះនេះនេះ យើងអាចបាញ់វាចម្ងាយបាន100គីឡូម៉ែត្រដែរអាចបាញ់ឆ្លងស៊ីបអាត្លង់តិចបាន ដែរបាទ ខ្ញុំបាទបានទទួលបានជំនួយនេះអាវុធនេះមកពីរដ្ឋមន្ត្រីធានាតបដីគឹមចុងអ៊ុននៅកូរ៉េខាងជើងបាទធានាតបដីគឹមចុងអ៊ុននៅកូរ៉េខាងជើងបាទគាត់បានផ្ដល់ឲ្យខ្ញុំបាទហើយយើងអាចបាញ់វាក្នុងចម្ងាយបានចម្ងាយបាន100គីឡូម៉ែត្រដែរបាទយើងអាចយកទៅបាញ់គោឬក៏បាញ់សត្វបាញ់អីផ្សេង បានបាទហាមយកទៅបាញ់គ្នាជាប់គុកបាទ តាមចំបៃម្នោះបាទនឹងមួយហើយមួយទៀតកាលណាដែលយើងអានេះគេហៅនុយក្លេចំពីមបាទមាននុយក្លេនុយក្លេចំពីមយើងអាចបាញ់វាពីចម្ងាយបាញ់គោទៅវាបែរមកវិញគោទៅវាបែរមកវិញវាអញ្ចឹងស៊ីស្រូវគេបាទវាក៏អត់បាច់ចុះចង់ឈើបាទហ្នឹងបាទមួយទៀតគឺយើងត្រូវការមានឧបករណ៍ដូចជាឧបករណ៍សម្រាប់ការពារកម្ដៅពិភពលោកបាទកម្ដៅពិភពលោកគឺថ្ងៃយើងហ្នឹងបាទព្រះអាទិត្យយើងហ្នឹងគឺមួកបាទ ពាជ្រខ្វៀកគោណាគឺមួកបាទពាជ្រខ្វៀកគោយើងចាំបាច់ត្រូវតែមានមួកបាទដើម្បីការពារកម្ដៅពិភពលោកណាក៏ទទួលបានកម្ដៅនឹងដែរបាទទូទាំងពិភពលោកទាំងអស់គឺព្រះអាទិត្យដូច្នេះត្រូវមានមួកបាទហ្នឹងហើយអស់ហើយហើយនេះគឺក្របមីស៊ីលរបស់ខ្ញុំមីស៊ីលរបស់ខ្ញុំបាទនេះហៅក្របមីស៊ីលនេះនេះក្របគ្រូបាទក្របអនក្របនុយក្លេចំពីមបាទមាននុយក្លេអែទេក្របនុយក្លេចំពីម អាចបាញ់គោបានអាចបាញ់សត្វបានតែអត់អាចបាញ់មនុស្សបានទេព្រោះជក់គប់បាទព្រោះជក់គប់បាទបាទគុណនេះវីដេអូរបស់ខ្ញុំបង្ហាញពីរបៀបដូចជាវិធីសាស្ត្រក្នុងការឃ្វាលគោបាទនេះខ្ញុំបានបាទ No